ស៊ីមីរបស់អ្នកចំរៀងបំរុងដឹងទៅលៀងចាន់ឆ្នាំក្តីស្រឡាញ់មនោសញ្ចេតនានៃការនឹករលឹកការនឹករលឹកនឹករលឹកទស្សនវិបត្តិកាលទាំងឡាយដែលបានចន្លងមកដែលពុំពេញទៅដោយក្តីនឹករលឹកសម្រាប់អ្នកជំនាញអ្នក